ជ្រះថ្លាក្នុងព្រះសង្ឃជាស្រែបុណ្យរោគស្រែបុណ្យឯទៀតឲ្យក្រៃលែងជាងគ្មានហើយបើនិយាយអំពីការបូជាវិញ សង្ឃបូជាមហាធនៈមានពុទ្ធបូជាមហាដេជោធម្មបូជាមហាបញ្ញា សង្ឃបូជាមហាធនៈណាបូជាពុទ្ធនឹងមានដេជះ បូជាពធមានបញ្ញាណាបូជាពធហ្នឹងគឺ បានដល់ការស្ដាប់ការសិក្សារៀនសូត្រការបដិបត្តិអីសពគ្រប់ហ្នឹង ដែលជាហេតុបាននៅបញ្ញាដែលទៅសង្ឃបូជាមហាតនាំងញាតិញោមឆ្ងល់ទេ លោកអត់ទ្របបូជា លោកទៅជាមានទ្របទៅវិញការដែលព្រះអង្គឲ្យយើង គិតសហគមន៍សង្ឃនឹង គឺដើម្បីបើកនៅចិត្តរបស់យើងនឹងឲ្យទូលាយហើយសង្ឃនឹងក៏រស់នៅ ស្រួល នៅក្នុងសាសនាដែលយើងមិនរើសចំពោះបុគ្គលនោះហើយដូចជាយើងធ្វើស្រែចឹងធ្វើស្រែឧទាហរណ៍ថាដីមហត្តាឬក៏ដំណាំដែលយើងដាំល្ពៅតឡាចឬក៏ទសក់ ចឹងក្នុងមួយចំការហ្នឹងវាមានច្រើនដើមចឹងយើងស្រោចទឹកគ្រប់ដើមចឹងទៅ បើទោះជាមានគុំណាមួយវាស្អុយវាខូចក៏វាមិនខូចទាំងអស់ដែរចឹងមែនទេណាអាចខូចខ្លះមិនមិនល្អទាំងអស់ទេប៉ុន្តែបើយើង សង្ឃឹមទៅលើគុំណាមួយដល់គុំនឹងកដៀកោកដោកាត់ទៅអស់លេង ណាប៉ុន្តែបើយើងស្រោច100គុំហ្នឹងស្រោចទាំងអស់តិចតិចហ្នឹងជីក៏រំលែកតិចតិចចឹងទៅទឹកក៏ស្រោចស្រប់ពេញចឹងទៅ បើទោះជាខូច4 10គុំក៏នៅសល់ហ្នឹងហើយនៅសល់ច្រើនទៀតវាមិនខាតទាំងស្រុង យើងមានជីល្អទឹកល្អបណិតយ៉ាងណាក៏ដោយបើស្រោចតែមួយគុំស្រោចខ្លាំងពេកអាចខ្លោចទៅវិញក៏មានដែរ លួយវិញណាដាក់ទឹកច្រើនជីច្រើនណាជាងការដូចជាការលើកបុគ្គលម្នាក់នឹងលើកខ្លាំងពេកលោកឲ្យលួយមែននឹងឯងវាមានមែនអ្នកជាងការទៅវាក្អេងក្អាងបានគេជួយច្រើននោះអាហ្នឹងដែលឈ្មោះថាជាការរលួយទៅវិញហ្នឹងក្អេងក្អាងអូមានតែអញទៅណាមានតែអញអញ្ចឹងទៅណាទៅទៅឲ្យបុគ្គលនឹងភ្លេចខ្លួនទៅកើតការមានអ្នក ទិដ្ឋិនឹងគិតថាមានតែខ្លួនអញមនុស្សយើងក្អេងក្អាងមកពីមានទីអាងច្រើនតាមែនទេហ្នឹងហើយហ្នឹងហើយដូចសម័យពលពតអីចាំតែហ៊ានក្អេងក្អាងដាក់ពលពតណាញាតិញោមអាសម័យពលពតគេឲ្យទៅជីកដីមានក្អេងក្អាងអញទៅហ៊ានក្អេងក្អាងចឹងទេ នឹងនឹងអឺគេឲ្យពិសាបបអញមិនអញចង់សាច់គោអាំងវិញមានចឹងទេអត់ទេហ្នឹងហើយអឺអត់ហ៊ានទេតណាតនឹងពជាតណាតនឹងហ្នឹងមែនទេមកពីអីអត់មានអីអាងមានអត់វាអត់មានអីអាងហ្នឹងហើយតែមានអីអាងច្រើនតែមានមានអ្នក ដោយតួយ៉ាងរឿងភិក្ខុមួយអង្គឈ្មោះគុណដធានថេនោះដែលញាតិញោមធ្លាប់ស្ដាប់អាត្មាកាន់លើកបញ្ជាក់ថាការដែលមិនតាន់មានអីអាងឲ្យស្ងៀមស្ងៀមគេថាអីថាទៅដល់ក្រោយមកមានបរិយាជាជាខ្នងផ្អែកជេរគេវិញត្មងហ្នឹងហើយមករៀននិយាយរឿងហ្នឹងតិចណាញាតិញោមខ្លះក៏ស្ដាប់ញាតិញោមខ្លះក៏មិនតាន់ស្ដាប់ ភិក្ខុនឹងយេមានតាំងពីយូរមកតាំងពីសម័យព្រះសម្មាសម្ពុទ្ធកសបៈមិនមែនពពុទ្ធយើងនេះទេតាំងពីសម័យពពុទ្ធកសបៈមកមានភិក្ខុសង្ឃពីរអង្គនឹងលោករាប់អាន គ្នា ដូចបងប្អូនចឹងទៅណាក៏ទៅជាមួយគ្នាបិណ្ឌបាតឆាន់សឹងហើយទេវតាទេវតានៅតាវតឹងប៉ុន្តែសុកមិនសុកមកសាកល្បងមើលអញ្ចាក់ពីនឹងមើលវាទាស់គ្នាអត់ ណាចៈនឹងមិនមកចៈដោយផ្ទាល់ទេធ្វើជានិមិត្តអាពេលមួយអាអនុថេលោកផ្ញើបាតជីវោជាមួយនឹងមហាថេហើយលោកក៏ចូលទៅកពតព្រៃដើម្បីដោះទុកស្អីទៅដោះទុកនឹងដោះទុកសัตว์ហ្នឹងហើយហើយយើងអានខ្លាយមើលអ្នកខ្លះថាដោះដោះទឹកសัตว์តាមពិតដោះទុករំដោះទុក ព្រោះពេលវាឈឺហ្នឹងវាមានទុកទុបធូវាទៅដោះទុកពាក្យហ្នឹងអញ្ចឹងណាណាពេលយើងឈឺវារន់ណាហ្នឹងមានទុកតែទ្រាំមានបានណាអូទៅដោះទុកទៅដោះទុកសេញដោះទុកសត្វហឹមតែអញ្ចឹងទៅពេលដែលលោកនិមន្តមកវិញ លោកអ្នកទៅនៅអត់ឃើញទេប៉ុន្តែទេវតានឹងនិមិត្តធ្វើជាស្រីកមុំងើបចេញពីព្រៃតំណឹងហើយទៅជុះសក់ស្លៀកសពតស្លៀកអីវិញអីចឹងណាឲ្យលោកម្អងទៀតឃើញហើយលោកម្អងទៀតនេះក៏គិតថាលោកនេះអញខំដើរតាមយូរហើយអត់ដឹងថាជាបុគ្គលលមួកអញ្ចឹងសោះឃើញទេដល់អញ្ចឹងមកដល់ប្រាប់ថាខ្ញុំកណាមកវិញហ្នឹង ខ្ញុំសុំបាទអះយកទៅអញមិនត្រូវការកាន់បាទភិក្ខុពីលចឹងទៀតទេថាឲ្យចឹងហ្មងឃើញទេហ្នឹងហ្នឹងមើលឃើញភ្នែកផងណាញាតិញោមហើយមនុស្សដែលអត់ធ្វើខុសហើយត្រូវមិត្តជាទីស្រឡាញ់ជេអញ្ចឹងឈឺចិត្តឈឺឈឺអត់ដឹងខ្លួននេះគេជេអញ្ចឹងណាអេមនុស្សខាងក្រៅជេមិនអីទេអាមនុស្សដែលខ្លួនឯងទុកចិត្តស្រឡាញ់គ្នាជេអញ្ចឹងណាឈឺចិត្តទេឈឺចិត្តទេ ហ្នឹងហើយចឹងក៏បែកគ្នាឯនោះកុំបាននិយាយរាយរាប់ថាម៉េចបកស្រាយម៉េចបែកគ្នាទៅដល់តែបែកគ្នាទៅទៅដល់កន្លែងរោងអបោសិតបហាថេចូលទៅមុនដល់ពេលអនុថេចូលទៅដែរគឺថាអញមិនធ្វើអបោសិតជាមួយវិខបាបងាកមុខចេញដើរចេញអនុថេតាំងចិត្តទៀតចង់ទៅថ្វាយគុំសួរវាមិនខ្មិច ប៉ុន្តែពិតកន្លែងហ្នឹងបែកគ្នាឡើងដូចជា60ឆ្នាំនោះហ្នឹងហើយប៉ុន្តែកាលនោះមនុស្សអាយុវែងមនុស្សអាយុ20000ឆ្នាំនោះហ្នឹងហើយហើយ60ឆ្នាំយើងជិតស្លាប់អត់ហើយហ្នឹងហើយប៉ុន្តែកាលនោះមនុស្សអាយុវែងដល់តែមួយជប់បែរមុខចេញអនុថេនឹងក៏ឆេវក្នុងចិត្តស្រក់ទឹកភ្នែកមក មិនមិនលោកថាអញនឹងជាមនុស្សចេះចុះតើតែអញ្ចឹងឃើញអត់ត្រូវគ្នាអត់ធ្វើបោសុតជាមួយគ្នា ទេវតានឹងភ័យហ្មងទេវតាតាមមើលតាមមើលអូអំពើអញនេះអំពើ ជាតំងន់ណាក៏និមិត្តធ្វើជាបាសកមួយចូលទៅថ្វាយបង្គំថារូបដែលលោកម្ចាស់ឃើញនឹងមិនមែនរូបស្រីពិតទេ គឺខ្ញុំកណ្ដាលនេះឯងជាទេវតា គ្រាន់តែនិមិត្តសាកល្បងមើលថាតើការស្រឡាញ់គ្នាប៉ុណ្ណឹងអាចបែកគ្នាបានអត់ចឹងទៅមហាថេរហ្នឹងក៏លោកអើវាខ្មាស់អៀនដែរមិនទុកចិត្តសកព្រមចារីអ្នកមានសិលជាទីស្រឡាញ់ទៅជេរទៅលើសលួសអីចឹងណាហ្នឹងហើយនោះក៏សុំខមាទោសគ្នាប៉ុន្តែ អនុថេរលោកអន្តបតីលោកទោះបីជាដឹងរឿងពិតក៏ដោយអន់ចិត្តត្រង់ថាខំធ្វើល្អនឹងគ្នាស្មោះត្រង់នឹងគ្នាមក និយាយចឹងចឹងខមាទោសគ្នាទៅវិញទៅមកមែនប៉ុន្តែអនុថេលោកអន់ប្រតិលោកនឹងអត់ធ្វើខុសសោះគេចោតហ្នឹងតែចឹងទៅក៏លោកខំប្រព្រឹត្តព្យាយាមមិនយូរប៉ុន្មានក៏បានសម្រេចព្រះអរហន្តទៅមានន័យថាឈប់ជាប់ជំពាក់នឹងនរណាណីទៀតខ្ជិលមនុស្សចឹងឯងបាក់ខ្ជិលក៏ប្រឹងអ្នកទេវតានឹងសុំកម្មាទោសឲ្យក៏ដោយប៉ុន្តែក្តៅក្រហាយពេលនឹងស្លាប់ព្រឹប ចុតិពឹបទៅនរកបដាយទេវតាហ្នឹងទៅនរកអស់ពីនរកមកកើតជាប្រែតធំមៀតហ្នឹងហើយតកៅចេញពីមាត់ពីចំមុះមក1ម៉ែត្រ1ម៉ែត្រហ្នឹងចោះមាត់ណាអស់ពីប្រែតហ្នឹងមកទៀតមកកើតជាមនុស្សហ่ะមនុស្សកើតជាមនុស្សបួសតាំងពីបួសញាតិញោមតាំងពីបួស អឺដើរទៅបិណ្ឌបាតអ្នកនៅចិត្តអត់ឃើញទេអ្នកមើលពីចងាយឃើញមានស្រីដើរតាមរហូតហ្នឹងដល់តែគេដាក់បាតគេថាម៉េចនេះចំណែកលោកម្ចាស់ហើយនេះចំណែកស្រីរបស់លោកម្ចាស់ហើយលោកក៏ជាអៀតចង្អល់ចិត្តអើយស្រីនៅណាមើលវាមិនឃើញវាមិនឃើញស្រីណាសោះប៉ុន្តែនឹងជាបាបដែលខ្លួនឯងទៅនិមិត្តបំបែកលោកនោះយល់អត់ ហ្នឹងលោកចង្អៀតចង្អល់មួយថ្ងៃមួយថ្ងៃគេចេតថានេះចំណែកនេះរបស់លោកម្ចាស់ហើយចំណែកមួយទៀតរបស់ស្រីលោកម្ចាស់អើយណាហើយពិខុដតីក៏ឃើញតែអញ្ចឹងពិខុដតីឃើញអញ្ចឹងដែរហើយខ្លះនាំគ្នាទៅប្តឹងលោកយាយវិសាខាដឹងលោកយាយវិសាខាដឹងថា យាយឈប់ប្រកេនចង្ហានលោកហ្នឹងទៅខូចវត្តខូចអារាមអស់ហើយមានលោកមានស្រីនៅវត្តនោះប៉ុន្តែបតីព្រះអរិយបុគ្គលញាតិញោមល្អណាស់លោកដឹងថាវាអត់មែនជាទួលនីតិរបស់គាត់គាត់សួរលោកលោកដែលទទួលពិតគាត់ហ្នឹងថាចុះព្រះសម្មាសម្ពុទ្ធនៅវត្តទេគង់នៅទេ តែព្រះអង្គនៅតែបើព្រះអង្គនៅខ្ញុំកណាចាំបាច់ទៅអីព្រះអង្គគង់តែជ្រាបលោកក៏មកវិញមិនអស់ចិត្តទៅប្តឹងអនាថបណ្ឌិតទៀតវិខដតីដតីហ្នឹងដល់ទៅប្តឹងអនាថបណ្ឌិតប្តឹងថាម៉េចវត្តរបស់លោកសិទ្ធិកសាងអស់លុយច្រើនណាស់ក្រៅសត្វមាសឥឡូវហ្នឹងមានភិក្ខុមួយអង្គមានស្រីដើរតាមរហូតនៅនងបើលោកសិទ្ធិមិនទៅអន្តរាគមទេខូចវត្តហ្នឹងហើយ គាត់សួរទៀតចុះព្រះសម្មាសម្ពុទ្ធនៅទេព្រះអង្គនៅតាបើព្រះអង្គនៅចាំបាច់ប្រាប់កណាគង់តែព្រះអង្គជ្រាបកេញវតីព្រះអរហន្តព្រះខៃណាស្អមព្រះអរិយបុគ្គលលោកអត់យកអំណាចរបស់លោកថាលោកជាអ្នកកសាងវត្តអីយកទៅក្អេងក្អាងចឹងទេ លោកអត់យកចឹងឯងហើយលោកនឹងក៏មិនងាយទៅប្រាប់ព្រះអង្គទៀតហេតុវាត្រូវអញ្ចឹងតែមិនអញ្ចឹងពឹងលោកយាយវិសាខាក៏មិនបានពឹង អនាថបណ្ឌិតក៏មិនបានទៅពឹងពរាជាពរាជាបថុជនញាតិញោមអញ្ចឹងស្មាកាន់ចង់ប្រៀបថាសន្តានព្រះរាជានឹងជាបថុជជនគណៈប្រាប់មករឿងឆេវហ្មងហីលោកអីក៏ក៏អកៃមិនមាននៅមួយស្រីចឹងលើកពលសេនាគិតថាមកចាប់លោកនោះឯងឈប់ឲ្យនៅវត្តណាបានវិនិច្ឆ័យទេអត់ទេទុកព្រះសម្មាសម្ពុទ្ធក្នុងចិត្តទេអត់ឃើញទេ ដល់រិយបុគ្គលលោកដឹងថាភិក្ខុសង្ឃនឹងមានបេដារបស់លោកគឺព្រះសម្មាសម្ពុទ្ធឯនេះអត់ទេកាន់ប្រាប់ភ្លាមចឹងមិននៅស្រុកខ្មែរអីឥឡូវហ្នឹងរឿងអីបន្តិចតិចកសែតគេនាំគ្នាមកប៉ូលីសមកសពគ្រប់បែបយ៉ាងចឹងបានអាត្មាអាណិតសម្ដេចសង្ឃរាជដែរដែលលោកមាន រាជអង្គការក្នុងមហាសន្និបាតសង្ឃកាលពីឆ្នាំមុនកាលបញ្ហារឿងស្រះចកស្រះអីនោះណាញាតិញោមសូវលឺទេតាមមើលលោកថាដូចលោកឥឡូវដូចមេទាមានដូចមេមន់លោកថាអញ្ចឹងរឿងអីគេមិនអោយលោកដឹងផងគេចេញព្រាតអស់គេចាប់លោកផ្សឹកអស់គេអត់ប្រាប់លោកហ្នឹងលោកអន្តតិលោកមានន័យថា កូនចៅដែលមានបញ្ហាគេអត់ប្រាប់លោកបែរទៅជាគេទៅចាប់សឹកចាប់អីចឹងទៅណាហ្នឹងហើយហ្នឹងដែលដូចព្រះជានឹងចឹងព្រះជានឹងយើងគិតមើលឃើញលំអខុសគ្នាអរិយបុគ្គលលោកគិតវែងឆ្ងាយចឹងណាធម្មតាប្រសងនឹងមានបៃតារបស់លោកមើលពីយ៉ាងไงមកដល់វត្តមើលពីយ៉ាងไงលោកលឺសន្ធឹកមានកងតបមកអញ្ចឹងលោកចេញមកឈរនៅនឹងក្បែរមាត់ទ្វារ មានស្រីនៅពីក្រោយពីក្រោយលោកនឹងព្រះរាជាឡើងទៅខ្លួនឯងដល់ឃើញព្រះរាជាឡើងទៅលោកទៅគង់លើក្រែព្រះរាជាក៏រមើលនៅណានៅណាហើយបានសួរថាមហាបពិតរស់អីរស់ស្រីមិញហ្នឹងស្រីណាថ្មមិនឃើញទេរូបហ្នឹងជារូបនិមិត្តហ្នឹងជារូបនិមិត្តបាបកម្មរបស់លោកតាំងពីនៅទេវតាជាតិមុនហ៎ដល់ចេញមកវិញចេញមកវិញឃើញទៀត3ដងបានដឹងថាអូ នេះរូបខ្លាំងខ្លាយហើយបើតែអញ្ចឹងតទៅទៀតលោកម្ចាស់មិនអាចទៅបិណ្ឌបាតណាបានទេគឺឃើញតែស្រីដើរតាមរហូតអញ្ចឹងអញ្ចឹងក៏បវារណាថា ចាប់ពីថ្ងៃនេះទៅបើលោកម្ចាស់ទៅបិណ្ឌបាតឯណាមិនបានទៅវាំងកណាឧបធម្មអ្នកបានខ្នងនៅពេលដែលភិក្ខុសង្ឃដតីថាឲ្យទៀតលោកឯងមានស្រីដើរតាមចិញ្ចឹមស្រី ពេលនេះជេរវិញតែហ្មងហ្នឹងហើយលោកឯងហ្នឹងឯងមានស្រីលោកឯងហ្នឹងឯងចាំស្រីលោកឯងហ្នឹងឯងមានប្រពន្ធថើគេខ្លាំងខ្លាំងព្រោះអាងមានបរិជានៅពីក្រោយអញ្ចឹងមិនថ្មកាន់ចង់សង្កត់បន្តិចថាមនុស្សដែលក្អេងក្អាងមកអំពីមានអាងមានខ្នងបណ្ដីកើតនឹងមែនទេហ្នឹងហើយមានអាងប៉ុន្តែ ដល់តែរឿងកើតដល់ប៉ុណ្ណោះបានភិក្ខុទទួលព្រះសម្មាសម្ពុទ្ធពីមុនព្រមប្រាប់ទេលោកនោះក៏យ៉ាប់ទៀតដល់ប្តឹងដល់អីអស់អាលិចអត់ព្រមប្រាប់ព្រះអង្គចុះឡើងចុះឡើងខុសពីព្រះអង្គនៅតែដោះអត់កៅដដែលដល់ទៅព្រះអង្គហៅមកបានព្រះអង្គទូនមានថាអឺអ្នកពីមុនប្រព្រឹត្តអាក្រក់ហើយ ឥឡូវនេះនៅតែមិនលះនៅអំពើអាក្រក់នឹងទៀតអ្នកដឹងទេថាហេតុអីបានជាមានស្រីដើរតាមនោះបានព្រះអង្គនិយាយរឿងមិញហ្នឹងឃើញទេភិក្ខុដតីអ្នកដតីគេដែលគេនិយាយថាអ្នកមានស្រីដើរតាមគេថាព្រោះគេឃើញតែអ្នកនិយាយច្រឡោះបោះបោកទៅគេវិញថាទាំងកុហកថាទាំងកំរោលថាទាំងរំលោភធ្លុកអ្នកអត់ឃើញតែអ្នកចោតគេប្រទេសប្រដាស់ អំពើនេះអ្នកធ្លាប់ធ្វើអាក្រក់តាំងពីជាតិមុនមកម្ល៉េះលោកសង្វេគលោកញាតិញោមណាដល់ព្រះអង្គលើករឿងការដែលលោកនៅទេវតាហើយបំបែកគេហើយធ្លាក់ទៅនរកហើយមកកើតជាប្រែទៀតដល់អញ្ចឹងទៅ ក្នុងចិត្តលោកនឹងវាស្រាឡើងមកវាឈប់អាងអីតទៅទៀតទៅក៏សង្រួមនៅក្នុងធម៌មិនយូរប៉ុន្មានក៏បានសម្រេចមគ្គផលទៅអាត្មានិយាយពីរឿងសង្កទានទេ សង្ឃទានហ្នឹងគឺជាទានស្មោះចំពោះព្រះសង្ឃដោយមិនសម្ដៅអង្គណាមួយកាលណា យើងមិនសម្ដៅដោយចំពោះអឺប៉ុន្តែមិនមែនបានន័យថាហាមផ្ដាច់សេចក្តីស្រឡាញ់ការចូលចិត្តឲ្យទានទេមានគេសួរព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនតើគេក៏បីឲ្យទានដល់បុគ្គលណាសួរចឹងហ្នឹង ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាគេក៏បីឲ្យទានដល់បុគ្គលណាដែលគេចង់ឲ្យចង់ឲ្យណាឲ្យនឹងទៅពីព្រោះជួនកាលវាមកពីឧបនិឧបនិស្ស័យណាសំបីនិយាយថាឲ្យសម្ដែងថាឲ្យធ្វើទានចំពោះសង្ឃមែនប៉ុន្តែបើគេចង់អញ្ចឹងចង់អញ្ចឹងតាមចិត្តគេទៅมันក៏បីបង្វែរទានគេទេយល់ទេកាលណាបង្វែរទានគេវាខាតលៀបរបស់បុគ្គលនោះ ទាហរណ៍ថាអូឥឡូវគាត់ចង់ប្រគេនចំពោះអង្គនោះអេសាប់ទៅអូយកុំប្រគេនអញ្ចឹងបានបនតិចណាប្រគេនសងហ្មងទៅវិញអញ្ចឹងវាល្អហើយប៉ុន្តែយើងទុកផ្ដាច់លៀបបុគ្គលដែលត្រូវបាននោះបាបដែរណាតែនឹងយល់ទេយល់ទេហ្នឹងហើយប៉ុន្តែគ្រាន់តែបញ្យល់ព្រះអង្គឆ្លើយអញ្ចេះព្រះអង្គឆ្លើយថាគេក៏បីឲ្យទៀនដល់បុគ្គលណាដែលគេចង់ឲ្យក៏ប៉ុន្តែ បើសួរថាតើឲ្យដល់បុគ្គលណាទៅមានផលច្រើនអានឹងចម្លើយផ្សេងព្រះអង្គគ្រាន់តែប្រាប់អញ្ចឹងបើបើចង់សួរដេញទៀតព្រះអង្គឆ្លើយទៀតតែមិនចង់សួរទេហើយទៅព្រះអង្គមិនដែលបង្ខំឲ្យគេសួរទេប៉ុន្តែប្រហើបនៃប្រហើបនៃឲ្យយើងចេះឆ្ងល់តែប៉ុណ្្នឹងយើងឆ្ងល់មែនទេហ្នឹងហើយព្រះអង្គឆ្លើយថាគេក៏បីឲ្យទៀនដល់អ្នកណាដែលគេចង់ឲ្យយើងចង់ឲ្យណាឲ្យទៅឲ្យតែពេញចិត្តឲ្យឲ្យសុបាយចិត្តឲ្យទៅ ប៉ុន្តែបើសួរថាចុះឲ្យដល់បុគ្គលណាទើបមានផលច្រើនចម្លើយផ្សេងទៀតអញ្ចឹងបានគាត់សួរទៀតថាចុះឲ្យដល់បុគ្គលណាទើបមានផលច្រើនព្រះអង្គសម្ដែងថាឲ្យដល់បុគ្គលអ្នកមានគុណធម៌មានសិលជាដើមនឹងទើបមានផលច្រើនតែឲ្យតាណាក៏ឲ្យទៅมันសំខាន់ថាឲ្យត្រូវតែធ្វើតាមយើង ប្រាប់នោះទេនឹងអញ្ចឹង ការឲ្យដល់អ្នកមានគុណធម៌ឲ្យដល់អ្នកមានសិលហ្នឹងមានអឺទស្សនៈខ្លះគឺថាហាក់ដូចជាយើងប្រកាន់បកប្រកាន់ពួកប្រកាន់បុគ្គលប៉ុន្តែមិនមែនអញ្ចឹងឡើយញាតិញោមការដែលឧបត្ថម្ភដល់អ្នកមានគុណធម៌ល្អហ្នឹងគឺជាការលើកតម្លៃនៃសេចក្តីល្អឧទាហរណ៍យើង មើលទៅសាលារៀនគេបង្កើតកម្មវិធីមួយថា សិស្សដែលត្រូវរៀនបានលេខ1លេខ2លេខ3ហ្នឹងនឹងត្រូវឲ្យរង្វាន់ជាទីគាប់ចិត្តសួរថានេះជាការប្រកាន់បពពួកទេអត់ទេ តាមពិត គឺគោបំណងលើកតម្លៃការរៀនសូត្រឲ្យក្មេងហ្នឹងខំរៀនសូត្រមែនទេហ្នឹងដូចគ្នានេះដែរដែលព្រះអង្គឲ្យយើងធ្វើទានចំពោះអ្នកមានគុណធម៌ល្អហ្នឹង គឺដើម្បីឲ្យមនុស្សទាំងឡាយនឹងយកគុណធម៌ជាធំណាហើយក៏ឃើញថាអការប្រព្រឹត្តល្អនឹងនឹងត្រូវគេរាប់អានអញ្ចឹងនឹងត្រូវគេបូជាអញ្ចឹងមិនមែនជាទិសដៅរបស់យើងទេប៉ុន្តែវាជាអានិសង្សត្រូវតែអញ្ចឹងវាជាជាងការធ្វើអាក្រក់ដើម្បីបានមុខមាត់ផ្សេងផ្សេងនោះចឹងបើយើងប្រកួតគ្នាដោយសេចក្តីល្អវា ប្រសើរជាងការប្រកួតគ្នាដោយប្រើអំណាច ប្រើស្អីស្អីល្បិចកិច្ចកល អ្វីត្បិតថាវាមិនមែនជាទិសដៅដើម្បីបានអញ្ចឹងទេប៉ុន្តែបើយើងធ្វើអញ្ចឹងទៅក៏វាជាការចម្រើនគុណធម៌នៅក្នុងចិត្តរបស់យើងផងនៅក្នុងសង្គមជាតិរបស់យើងផងនឹងចឹងហើយប៉ុន្តែដោយសារប៉ុននេះ គឺជាប៉ុនសង្កទានហ្នឹងគឺអាត្មាក៏បញ្យល់រឿងហ្នឹងទៅថាសង្កទានគឺជាទានស្មោះចំពោះសង្ឃមិននិយមបុគ្គលទេបុគ្គលដែលនៅខាងមុខយើងហ្នឹងក្រំតែជាតំណាង យើងអត់ទឹកទោះបីលោក មាន កាយវិការខុសទាស់អីអីហ្នឹងគឺថាយើងធៀបចោលដោយសារចិត្តយើងបងអូនទៅកាន់សង្ការតៈសង្ការតនៈកុំទៅកុំទៅទៅទៅជាសង្កទានហើយតើកាលណាប្រគេនេះស្អប់អង្គហ្នឹងមានស្អប់ដល់ចង់ជួបសោះមកញ៉ាំបាយអញទៀតអាហ្នឹងមិនទៅជាសង្កទានទេយល់ទេហ្នឹងសង្កទានហ្នឹងគឺថា តួអង្គបុគ្គលដែលកំពុងតែគង់នឹងគ្រាន់តែជាតំណាងសង្ឃតែប៉ុណ្ណោះហើយចិត្តយើងគឺបង្អោនចំពោះសង្ឃនៅក្នុងសាសនានឹងចឹងដូចគ្នានឹងយើងថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដែលយើងកសាងពីស៊ីម៉ង់កសាងពីថ្មឬក៏កសាងពីឈើអីចឹងគឺថាចិត្តរបស់យើងនឹងគឺទៅដល់គុណព្រះអង្គតែម្ដង បើសិនជាយើងថ្វាយបង្គំនឹងត្រឹមនៅស៊ីម៉ងវាត្រូវហើយត្រូវ ពាក្យគេថាថ្វាយបង្គំ ព្រះប៉ះស៊ីម៉ងហ្នឹងណាថ្វាយបង្គំសង្ឃប៉ះកូនអ្នកស្រុកហ្នឹងមកពីយើងអត់បានដាក់ចិត្តឲ្យហួសពីនឹងប៉ុន្តែយើងថ្វាយបង្គំយើងមានដែរសោថៃតិបិសោភគវេអរហង្គព្រះដំមានប្រភិអង្គនោះទ្រង់ពនាមថាស៊ីម៉ងខ្លះទ្រង់ពនាមថាឈើខ្លះទ្រង់ពនាមថាស្ពាន់ខ្លះឯណា គឺយើងសំដៅទៅដល់ព្រះអង្គមែនមែនតែហ្មងប៉ុន្តែនេះគ្រាន់តែជាតំណាងយល់ទេហ្នឹងញាតិញោមយល់រឿងហ្នឹងក៏យល់រឿងប្រសងដែរណាអ្នកដែលទទួលយករបស់ញាតិញោមហ្នឹងដែលញាតិញោមធ្វើសង្កទានហ្នឹងគ្រាន់តែជាដំតំណាងយើងកុំទៅកុំទៅជាមួយបុគ្គលអ្នក ទទួលហ្នឹងអត់អត់ត្រូវទៅហេដូចយើងថ្វាយបង្គំព្រះអង្គអញ្ចឹងកុំទៅជាមួយសិមង់ទៅទៅមួយសិមង់ចប់ហ่ะ ឬក៏ជាប់ធឹមស៊ីម៉ងវាស៊ីម៉ងហើយយល់ទេហ្នឹងហើយនឹងហើយអឹមជាបុណ្យកុសលដែលធ្វើឡើង សម្រាប់ខ្លួនឯងមានសេចក្តីជ្រះថ្លា កូនចៅក៏បានយល់ដឹងខ្លះនៅក្នុងបុណ្យកុសលនឹងបានស្ដាប់ធម៌ស្ដាប់អាទៀតចឹងទៅហើយមួយចំណែកទៀតយើងក៏ទឹះចំពោះ លោកឪពុកអ្នកម្ដាយដែលបានចែកឋានទៅហើយនោះដោយតេកណានុបទានបាទថ្មផ្ដើមប្រមាណជា30នាទីប៉ុណ្ណឹងញាតិញោមមានបញ្ហាអីនឹងមានបញ្ហាអីមិនបាច់ជាបញ្ហាទេកំងក៏បានដែរនឹងអឺអាចព្រោះ ព្រោះចេះព្រោះថាអាត្មាលើកចឹងទៅចេះតែលើកទៅមិនមិនដឹងថាញាតិញោមនឹងចង់ដឹងរឿងអីដូចពធោដូចជាឆ្នាំវាដូចឯងប៉ុន្តែក៏ត្រូវសួរអ្នកជំងឺឈឺអីដែរហ្នឹងហើយជាងការញាតិញោមចង់ដឹងរឿងនេះអាត្មានិយាយរឿងនោះអីចឹងទៅណាហើយដើម្បីបដូរបរិយាកាសគឺនិយាយតែម្នាក់ឯងងួយដេក កាលណាសួរមានសំណួរមកញាតិញោមចាប់អារម្មណ៍អូសំណួរហ្នឹងចម្លើយមកចេះអាហ្នឹងគឺគ្រូធំចាំសួរចំគ្រូធំសួរបណ្ដោយធំសួរណាដក នៅភ្នំអត្រាហើយកណាក៏គិតថាអស់មជ្ឈបាយនេះល្អព្រោះថាអ្នកស្រុកខ្មែរអត់មានអ្នកណាមួយចាប់អារម្មណ៍គិតគូររឿងបាត់តែពុទ្ធរូបដឹងថាបាត់បាត់រងមករមជ្ឈបាយណាដោះស្រាយអត់ឃើញទេហើយកណាឃើញលោកម្ចាស់ប្រហោះទៅថាគួរតែរដ្ឋាភិបាលដោះស្រាយយកពីប្រទេសនេះប្រទេសនោះឲ្យចង្ហែជាអាឡារកតកធមមក ហើយដល់ប្រហែលថ្ងៃក្រោយនេះថាចោលហ្នឹងរកឃើញហើយនៅខាងស្រុកត្រាំងខេត្តតកែវហើយគេថតមកឃើញនៅខាងក្រោមចកោតហ្នឹងមានទាំងពីព្រះផងមានទាំងពីកោតផងមានទាំងពីមាសប្រាក់អីផ្សេងផ្សេងគឺថាចោលហ្នឹងគឺចាប់បានហើយហើយនៅដល់ឡំពេជ្រលើពាក្យចេះចុះច្រើនហើយសូមឲ្យលោកម្ចាស់គិតគូរដោះស្រាយមិនរឿងលោកពិតមែន គួរជាទីពឹងដែលយើងគោរពរាប់អានដូចពីមុនមកឬក៏យ៉ាងណាយ៉ាងណាសួរបើទាំងនេះសូមអភ័យទោសណាសាធុរិគុណលោក លើកពីបញ្ហា ព្រះសរីរកធាតុដែលបាត់បង់នៅស្រុកយើងបាទអឺគឺជារឿងសោកស្ដាយសម្រាប់ប្រជាជនខ្មែរយើង នៅក្នុងទូទាំងប្រទេសក៏ដូចជានៅបរទេសចាត់ទុកថាជាវត្ថុគោរពបូជាផងហើយជាមរតកដ៏សំខាន់របស់ព្រះមហាក្សត្រ អតីតព្រះមហាក្សត្រផងដែលខំកាលនោះយកចិត្តយកថ្លើមនៅខាងស្រីលង្កានោះកសាងវិហារឲ្យគេទៅដើម្បីជាធ្នូដូរនៅព្រះសរីរកធាតុនឹងមកតាំងពីសម័យសម្ដេចព្រះសង្ឃរាជជួនណាតគង់នៅម្លេះហើយមានរតនៈផ្សេងផ្សេងទៀតដែលតម្កល់នៅទូនេះទីនោះក៏ត្រូវបាត់បង់ហើយអាត្មាក៏ធ្លាប់ បាននាំញាតិញោមកសាងពុទ្ធរូប មាសសុទ្ធនឹង65តម្លឹង 5G ជាងបាទនឹងតែបោះអាត្មាកសាងទេហើយមានរបស់អ្នកផ្សេងផ្សេងទៀតហើយឃើញគេថតរូបឯមុនហ្នឹងក៏ដាច់អស់ហើយនៅសល់តកនៅសល់ធំនេះមកខ្លួនហ្នឹងក៏យកអស់ទៅហើយហើយដោយគិតថាតម្កល់ទីហ្នឹង ទី1ដើម្បីជា វត្ថុគោរពសក្ការៈនៃកលបុត្រចំនួនក្រោយផងហើយក៏ជាមរតករបស់ខ្មែរយើងប៉ុន្តែហើយអាត្មាដាក់ពីក្រោយដាក់ពុទ្ធសករាជហើយដាក់មនីរតទៀតនេះដើម្បីរាប់ឆ្នាំទៅមុខទៅវាទៅ ជាវត្ថុបុរាណគិតថាតអាត្មាស្លាប់បាត់អស់ឥឡូវហ្នឹងនឹងរូបហ្នឹងវាស្លាប់មុនអាត្មាទៅទៀត ហ្នឹងហើយហើយយើងក៏បានដឹងត្រឹមតែគេឲ្យដឹងប៉ុណ្ណឹងណាយើងគេឲ្យដឹងប៉ុណ្ណាយើងដឹងប៉ុណ្ណឹងដឹងលើសហ្នឹងវាមិនកើតហ្នឹងហើយឮថារកឃើញហើយហ្នឹងអឺមិនដឹងថាជាយ៉ាងណាដែរទេខ្ញុំកណាក៏មិនដឹងដែរទេហើយអឺថាខែវិសាខហ្នឹងគេនឹងហែចូលវិញហ្នឹងហ្នឹងយើងដឹងបានប៉ុណ្ណឹងគេឲ្យដឹងប៉ុណ្ណាយើងដឹងប៉ុណ្ណឹងហ្នឹងដឹងលើសហ្នឹងវាមិនកើត ហ្នឹងបាទហ្នឹងហើយហើយមិនទៀតឆ្លាក់គេអូនខ្លែងលើទឹកវត្តលើទូឯងទៅស្លាប់ទៅណាខ្ញុំដែរខ្ញុំកណាមានបញ្ហាមួយចង់សួរដោយក្នុងក្នុងគ្រួសារមួយមួយមានបុគ្គលម្នាក់ម្នាក់ស្លាប់ ហើយតែងមានរៀបអឡុងរៀបរបស់របរអីប្រគេនលោកហើយយកមកវេប្រគេនសង្ឃដោយពីខែមុនខ្ញុំកណាមាន ពួកម៉ាកម្នាក់ស្លាប់ដែរប៉ុន្តែខ្ញុំកណាមិនដឹងថាកណាយល់ខុសហើយយល់ត្រូវទេដល់ពេលវេប្រគេនលោក ហើយខ្ញុំកណាឃើញមានយកខោអាវខ្មោចហ្នឹងមកដាក់នៅជាមួយ អីវ៉ាន់ដាក់ វេហ្នឹងហើយមានរបស់របរអីដូចទឹកត្រីទឹកស៊ីអ៊ីវប្រហុកអីហ្នឹងដាក់ឲ្យលោកវេទាំងអស់ហើយបើកណិតខ្ញុំកណាថាគួរតែដករបស់នឹងចាញ់កុំឲ្យសងវេឡាចសងត្រូវរបាត់តើកណាគិតនឹងខុសហើយត្រូវណាសូមប្រគល់ព្រះអង្គស្រាយអឹមដកដកអីចេញដកខោអាវអីចឹងហ៎ណាដកប្រហុកបលទៅអឺ អឺពេលវេហ្នឹងប៉ុន្តែអឺយើងវេអាត្មាណាពេលមុនលោកឆានអឺអញ្ចេះរឿងស្អីក៏អាចវេបានដែរបាទវាលេងតែស្រាអីអឺហើយខោអាវក៏បានវាមិនស្រីក៏ដែរ លីអូក៏បានដែរថាអញ្ចឹងចុះប៉ុន្តែក្រាន់ថាអញ្ចេះសំខាន់ដល់ពេលរួចហើយនឹងលោកប្រើឬអត់ហ្នឹងហើយវាមិនសំខាន់រឿងអីជួនកាលយើងវាអត់ដឹងអញ្ចឹងណាដូចអ្នកខ្លះគាត់ឆ្ងល់ថាលោកមានលីអូដែរហ្នឹងហើយមាន ញោមម្នាក់ហ្នឹងដែលគាត់រៀនធោបកែផងឲ្យតែគាត់មកវត្តគាត់ដើរមើលកន្លែងលោកហាវជាបងជីវ័ននោះមិនឃើញលីអូលោកសោះអញ្ចឹងអាការទិញមកដោយគាត់អត់ដឹងនេះมันអាចចាត់ទុកជាទោសទេតែនឹងហ្នឹងហើយប៉ុន្តែសំខាន់លោកអ្នកដឹងនេះពេលគេវេហើយប្រើមិនប្រើណាបើលោកប្រើទៅមានទោសយល់ទេណាតែបើលោកអត់ប្រើទេលោកឲ្យទៅញោមលោកទៅ អីទៅអត់អីទេយល់ទេហ្នឹងហើយអត់បញ្ហាអីទេហោះរបស់ណាដែលឆៅឆៅអីចឹងហ្នឹងវេបានប៉ុន្តែយើងកុំប្រកេនទៅឲ្យទៅញោមវត្តទៅហ្នឹងហើយអត់ហ្នឹងហើយអត់បាច់ប្រកេនទេហ្នឹងហើយរបស់ណាដែលអាចឆាន់បានហ្នឹងក៏ប្រកេនទៅហើយរបស់របរទាំងអស់និយាយរួមទៅស្អីក៏ដោយបានទាំងអស់ហ្នឹងប៉ុនក្រន់ចេះទៀនដែលមិនមានផលមាន5 ទី1ឲ្យមនុស្សស្រីទៅមនុស្សប្រុសឲ្យកោញីទៅកោឈ្មោលអឺឲ្យសូរាឲ្យសត្រាវុធឲ្យឆ្នាំពុលខុសពីហ្នឹងអត់អីទេស្អីក៏បានដែរឲ្យលខោនបានទេហ៎ឲ្យលខោនឲ្យបានលខោនយើងទៅលើក5យ៉ាង ហ្នឹងហើយអាហ្នឹងយើងគិតចឹងទៅទៀតទៅណាគិតថាគួរសមឬក៏មិនគួរសមប៉ុណ្ណឹងមានអីទៀតទេគណៈថ្វាយគុំលោកចាស់គ្រូ ខ្ញុំគណៈគាត់ជាមានសំណួរនឹងដើម្បីកម្ចាត់បងនៃសេចក្តីសង្ស័យខ្លះព្រោះអីពុទ្ធបរិស័ទទាំងអស់វាច្រើនតែខ្លាចបាបព្រមហ៊ានសម្រាប់សัตว์ព្រោះខ្លាចបាបព្រោះអីបើតាមពិតទៅយើងទាំងអស់គ្នាវាមិនសូវដឹងវាមិនទាន់យល់ដូច្នេះហើយនាំគ្នាខ្លាចបាបទោះបីគេធ្វើស្អីស្អីមកលើយើង យើងអត់ហ៊ានធ្វើអីទៅគេវិញទេព្រោះយើងនឹកឃើញថាបាបនឹងតាមច្បាប់ពុទ្ធសាសនាប៉ុន្តែខ្ញុំកណាឆ្ងល់សួរចង់សួរថាសួរព្រះអង្គថាដូចជាវាមានបញ្ហាអីផ្ទាល់ខ្លួនឧបមាតាអ្នកដតីចង់បៀតបៀនយើងគេមករករឿងយើង តែយើងមានអាវុធនៅក្នុងដៃដូចមានកំបិតដំបងឬក៏កំភ្លើងអាវុធស្អីស្អីក៏ដោយ ដល់គេមកបៀតបៀនយើងយើងប្រអត់បានទេយើងអាចប្រើរបស់ទាំងនឹងទៅលើគេតែចិត្តយើងអត់មានចេតនាថាចង់សម្លាប់គេទេ តែយើងធ្វើរបស់ដែលប្រើរបស់យើងឲ្យមាន ហើយយើងឧបមាដូចថាយើងអឺប្រហាគេដោយកាប់ក្តីដោយវាយក្តីដោយបាញ់ក្តីតើមានមានបាល់អកុសលអីដែលឬយ៉ាងណាបើយើងអត់មានគិតសម្លាប់ទេ ប៉ុន្តែយើងការពារខ្លួនឯងយើងប្រើរបស់យើងដែលមានហើយអ្នកទាំងអស់គ្នាអត់ដឹងមានកំភ្លើងនៅដៃមានកំបិតនៅដៃគេមកយើងអត់ហ៊ានធ្វើអីអត់ហ៊ានធ្វើអីគេទាំងអស់ព្រោះយើងខ្លាចបាបតែនឹងគួរតែគិតពិចារណាឡើងវិញនេះសំណួរទី1គ្រប់ប្រកេនព្រះអង្គអទី2ចង់សួរថាដោយតាមសូត្រពធដូចដូចជាសំសាងអ្វីត្រង់មួយឃ្លានោះខ្ញុំគិតថាមានចងល់ខ្លាំងដែរថា សូមជូនមគ្គផល ចំពោះ ទៅដល់មេដាបៃតាគ្រុនគ្រូពជាយាចានញាតិកា7សន្តានតែជូនមគ្គផលយ៉ាងម៉េចមគ្គផលជាលោកកតរៈធរហើយយើងជូនមិនខ្មិចឲ្យគាត់បានត្រឹងមួយក៏គួរយកពិចារណាដែរហើយមួយទៀតខ្ញុំកណាឆ្ងល់ថា ត្រង់លោកក៏ត្រង់ប្រាភវៈសោតវគ្គទី6ដែលថាប៉ុន្តែខ្ញុំកណាមិនសូវចាំបល័យទេបើ គាត់នឹងយល់ថាសម្រាយខ្លះថាដូចថាយើងបានរបស់អឺរបស់ដែលឆ្ងាញ់ពិសាស៊ីម្នាក់ឯងណានាំឲ្យវិនាសគាត់ណាពាកចុងតែរបស់ឆ្ងាញ់ពិសាហើយយើងញ៉ាំតែម្នាក់ឯងបរិភោគតែម្នាក់ឯងតែយើងក្រកបានមកហើយព្រះអង្គលោកថាវិនាសតើវិនាសយ៉ាងម៉េចនៃរបស់ខ្លួនឯងសោះគណៈជុំបាទសាធុ អឺសំណួរទី1អំពីពេលដែលយើងមានបញ្ហាដែលអ្នកដតីមកបៀតបៀនយើងបើយើងមានអាវុធនៅក្នុងដៃយើងក៏តទល់ដើម្បីការពារខ្លួនអីចឹងទៅតែមានទោសដែរឬទេទោសនឹងគឺវាចាត់ទៅតាមលំដាប់ថ្នាក់នៃកិលេស សម្រាប់ថ្នាក់នៃកិលេសនៅក្នុងបាណាតិបាត ប្រសិនបើចេតនាសម្លាប់បញ្ញុំសួរមិញណាអត់ចង់សម្លាប់ទេប៉ិននិយាយពីសម្លាប់សិន នៅក្នុងការសម្លាប់និយាយពីសាវច្ចៈនោះនិយាយពីទោសមួយពាក់ព័ន្ធជាមួយនឹងកិលេសមួយទៀតពាក់ព័ន្ធបុគ្គលអ្នកស្លាប់នឹង ពាក់ព័ន្ធជាមួយកិលេសខ្លួនឯងប្រសិនបើកិលេសនឹងការព្យាយាមខ្លាំងអឺកិលេសហ្នឹងគឺបានដល់ការគំនុំអាឃាតខ្លាំងក្នុងការចង់ឲ្យបុគ្គលនោះស្លាប់ហ្នឹងហៅថាកិលេសខ្លាំងព្យាយាមខ្លាំងហ្នឹងគឺធ្វើម៉េចឲ្យខាងតែអ្នកនោះស្លាប់អាហ្នឹងបាបច្រើនកិលេសនឹងការព្យាយាមតិចទីហោថាយើងត្រូវគេបង្ខំឲ្យយើងសម្លាប់ ណានេះមិនមែនកិលេសរបស់យើងខ្លាំងទេក៏ប៉ុន្តែត្រូវស្ថានភាពឬក៏គេបង្ខំឲ្យយើងសំសម្លាប់នេះឈ្មោះថាកិលេសនឹងការព្យាយាមនឹងតិចបាបនឹងក៏ស្រាលតែឲ្យអត់បាបគ្មានទេនេះបើជាចេតនាសម្លាប់អ្នកដែលត្រូវស្លាប់ប្រសិនបើអ្នកនោះ មានគុណធម៌ខ្ពង់ខ្ពស់ការសម្លាប់នឹងមានទោសធ្ងន់ បើអ្នកស្លាប់នោះមានគុណធម៌ស្រាលមានទោសតិចស្រាលដែរហ្នឹងហើយប៉ុន្តែញោមសួរបំបញ្ញមិញមិនពាក់ព័ន្ធជាមួយនឹងសម្លាប់ទេគ្រាន់តែរងគ្រាន់តែឧទាហរណ៍មានកំភ្លើងបាញ់បង្អើលអញ្ចឹងទៅណាតែអត់មានកំភ្លើងយើងអត់ចេតនាថាបាញ់ចំទេប៉ុន្តែយើងគ្រាន់តែបាញ់ទៅលើបាញ់ទៅអីចឹងទៅហ្នឹងហើយយើងមិនមានចេតនាថាបាញ់ឲ្យត្រូវអីទេបាញ់ឲ្យគេផ្អើលឲ្យគេរត់ចឹងទៅហើយបើទោះជាវាផ្លត់ត្រូវ នៅតែខុសសម្ដៅខុសចេតនាមិនមែនជាបាទានរិបាតមិនមែនជាបាបអកុសលទេឬក៏គេវាយមកយើងលើកដបងរងអីចឹងទៅដោយចេតនាថារងដោយចេតនាថាមិនមិនចង់សម្លាប់គេទេប៉ុន្តែរងទៅអាគេកម្លាំងតិចជាងយើងរងទៅនឹងហើយក៏ត្រូវគេស្លាប់ទៅអានឹងសំដៅនៅលើចេតនាបើចេតនាមិនចង់សម្លាប់គេទេគ្រាន់តែជាការរងដោះខ្លួនអីចឹង ទោះបីជាផ្លត់ត្រូវនៅនោះស្លាប់ក៏មិនឈ្មោះថាជាវបាណាតិបាតដែរពីព្រោះវាអត់មានចេតនាឲ្យស្លាប់នៅក្នុងចេតនានឹងមាន5ទី1អឺបាណោសត្វមានជីវិតណាទី2វតកៈអបាណសញ្ញតាសេចក្តីដឹងថាសត្វមានជីវិតទី3ណាឧបកមោអស់មែនណាវតកៈចិត្តតាំង ចិត្តគិតនឹងសំសម្លាប់ទី4ព្យាយាមនឹងសម្លាប់មានន័យថាព្យាយាមធ្វើម៉េចឲ្យស្លាប់បំណងនោះគឺព្យាយាមឲ្យស្លាប់ហើយទី5សត្វនោះក៏បានស្លាប់ដោយសេចក្តីព្យាយាមរបស់យើងវាទល់តែស្លាប់ដោយសេចក្តីព្យាយាមទើបឈ្មោះថាសំសម្លាប់យល់ទេហ្នឹងហើយប៉ុន្តែបើមិនមានចេតនាសម្លាប់ទេអត់ទេឧទាហរណ៍ថាយើងចោលដំដីអីមួយទៅលេងអញ្ចឹងទៅស្រាប់តែចាប់វាហើយមកប៉ះ ហើយក៏ស្លាប់ទៅអត់មានទោសអីទេអាហ្នឹងដោយអចេតនាណាសំបីតែយើងបើកឡានមកវត្តនេះណាញាតិញោមហើយមិនដឹងថាកិនសមោចអស់ប្រមាណទេមែនទេហ្នឹងយើងដាំបាយដុតអស់ដាំបាយមិនដឹងថាសัตว์តូចតូចនៅក្នុងហ្នឹងប្រមាណទេប៉ុន្តែចេតនាយើងមិនមែនចេតនាសម្លាប់ទេចេតនាដាំបាយយល់ទេហ្នឹងចឹងហើយសំណួរទី2 ស្អីហើយមានអានឹងចុងក្រោយទេកុសលដែលជះខ្ញុំសាងអូមគ្គផលមគ្គផលនេះគ្រាន់តែជាពាក្យគួសមហើយមគ្គផលនឹងក៏អាចប្រើជំនួសលោកយៈកុសលបានដែរអញ្ចឹងណាមគ្គផលក្នុងទីនេះមិនសំដៅដល់លោកុត្តរៈមគ្គលោកុត្តរៈផលទេសំបីតែធัวដែលជាអង្គមគ្គហ្នឹងក៏មានមគ្គដែលយើងចាត់ នៅក្នុងលោកយៈដែរ ដល់ទៅប្រើពាក្យថាអរិយមគ្គអានឹងទៅដាច់ណាត់ថាជាលោកុត្តរៈយល់ទេណាបើប្រើត្រឹមតែមគ្គធម្មតាមគ្គកុសលនឹងអាចប្រើនៅក្នុងលោកយៈបាននឹងចឹងនឹងប៉ុណ្ណឹងហើយបើសិនជាប្រើពាក្យឲ្យដាច់ណាត់នោះគឺអរិយមគ្គអរិយផលនឹងគឺថាទល់តែបុគ្គលបដិបត្តិទៅដល់ចំណុចនោះតែម្ដងហើយអឺ ចុងក្រោយគឺស្អីអឺបានរបស់ឆ្ងាញ់លោភលៈរបស់ឆ្ងាញ់ពិសានឹងវិនិច្ឆ័យទី1គឺវិនិច្ឆ័យញាតអញ្ចឹងណាការមិនចែករំលែកមានភ័យពឹងឲ្យគេជួយដល់ពេលមានព្រួយអោះអឺណាមានឆ្ងាញ់ឆៃតឯងអញ្ចឹងវាខ្វះញាតនឹងសម្ដៅដល់បុគ្គលកំណាញ់ ណាដូចជាពាក្យចេះតមកពីគ្រូមកថាម៉េចចូលព្រៃជួបសัตว์សាហាវស្រែកអំពាវគ្នាមកជុំដល់ទៅនៅ ក្នុងផ្ទះបានស្គរឬទឹកខ្មុំគួនសងំឆៃតែឯងឃើញទេដល់ចឹងទៅពីណាជួយយើងទៀតបើយើងកំណាញ់ប៉ិនគ្រាន់ថានឹងជាពាក្យកាបតែងឲ្យវាទលំទលេងមិនបាន បានជួនត្រឹមប៉ុណ្ណឹងហ្នឹងសំដៅដល់ការដែលយើង មិនចេះចែករំលែកជាបុគ្គលកំណាញ់តែជាបុគ្គលកំណាញ់វិនិច្ឆ័យទី1វិនិច្ឆ័យញាតដល់វិនិច្ឆ័យញាតមានគ្រោះថ្នាក់គ្មានណាជួយឃើញអត់វិនិច្ឆ័យទេនឹងចឹងបាទហើយវាវិនិច្ឆ័យទាំងកុសលធម៌ទៅទៀតវិនិច្ឆ័យធំនោះគឺវិនិច្ឆ័យកុសលធម៌ប្រអិនបានមកទូនមានមច្ឆរិយកោសិយសិទ្ធិថាបុគ្គលឯណា បានរបស់ពិសាហើយមិនចែកអ្នកដតីប្រៀបដូចជាលេបសន្ទូចទាំងងៀងអញ្ចឹងវាមិនទៅឆ្អែតអីបានប្រមាណញាតិញោមរឿងពោះយើងប៉ុណ្ណឹងទោះបីមាន ប្រមាណកឆេតែមកកញ្ចប់ប៉ុណ្ណឹងតែមកថងប៉ុណ្ណឹងហ្នឹងដើរតាណាតែមកថងហ្នឹងមានមាសមានប្រាក់មានស្អីច្រើនប៉ុណ្ណាក៏មកចំអែតហ្នឹងអាហារពោពាស ពេញតែតុកហ្នឹងប៉ុន្តែវាមិនលើសពីប៉ុណ្ណឹងទេហ្នឹងហើយបើយើងអាចចែករំលែកដល់អ្នកដទៃទៀតយើងសំខាន់បានបុណ្យកុសលផងហើយបានញាតិទៀតហ្នឹងចឹងបាទសូមអនុមោទនាសំណួរអឺមានសំណួរមួយទៀតអឺឈ្មោះនួនវ៉ាន់ឌី ណាទូសួរថារបស់ប្រកេនប្រសង់រួចហើយតើប្រសង់អាចយកទៅលក់ឬឲ្យអ្នកផ្សេងទៀតតើយ៉ាងម៉េចដែរការយកទៅឲ្យនេះយើងត្រូវពិនិត្យទៅលើរបស់នោះបើរបស់នោះជាគរុផាន់មិនអាចទេ តែបើជាលហុផាន់វាជារបស់កម្មសិទ្ធិរបស់លោកលើលោកទេណាហ្នឹងហើយដូចជាជីវរបិណ្ឌបាតអីអីរបស់ប្រើប្រាស់ ល់ខ្លួនរបស់លោករបស់ខ្លះជាសេនាសនៈជាគរុផាន់មែនប៉ុន្តែគេអត់វេឧទ្ទិសសង្ឃគេប្រគេនលោកតែម្ដងទេអត់ដូចជាពាក់ព័ន្ធនឹងគ្រឿងលោហៈធាតុស្អីស្អីផ្សេងផ្សេងដែលធ្វើពីលោហៈអីផ្សេងផ្សេងចានសព្រាខ្នើយមុងកតេលអីហ្នឹងគេអត់បានវេចំពោះសង្ឃទេគេប្រគេនលោកតែម្ដងអាហ្នឹងក៏មិនហៅថាគរុផាន់ដែរវាលែងតែរបស់ទាំងអស់ហ្នឹងវេ ថាសង្ឃសៈទេមៈសង្ឃសៈទេមៈ វាជាសេនាសនៈទានអានឹងវាទៅជារបស់សង្ឃហើយអាចឲ្យខ្ចីបានតែលក់មិនបានឲ្យដាច់មិនបានណារបស់គរុផាន់ណាបុផាន់ឲ្យខ្ចីបានទោះបី ជាប្រសងខ្លួនឯងនឹងក៏ដោយរបស់គរុផាន់នឹងប្រើអត់អាចប្រើជាម្ចាស់របស់ខ្លួនឯងបាន ត្រឹមខ្ចីប្រើខ្ចីប្រើមានលក្ខខណ្ឌប្រើមិនល្អប្រើខ្ជះខ្ជាយបាត់ត្រូវសង តែបើប្រើដោយប្រយ័ត្នប្រយែងបាត់បាត់ដោយល្អខូចខូចដោយល្អមានន័យថាបាត់ក៏បាត់ទៅឲ្យតែបានប្រយ័ត្នយ៉ែយល់យល់ថាម៉េចហ្នឹងហើយហ្នឹងហើយហ្នឹងហើយអញ្ចឹងរបស់ទាំងអបច្ច័យទាំង4ហ្នឹង បើវេចំពោះសង្ឃបច្ច័យទាំង4ចៃវរៈបណ្ឌបាតសេនាសនៈគិលានភេសជ្ជៈវេថាសង្ឃសៈតេមៈអញ្ចឹងចំណែកមួយជារបស់ដែលចែងបានគឺសេនាសនៈបើវេ ជាសង្ឃសៈចំណែក3គឺចៃវរៈបណ្ឌបាតគិលានភេសជ្ជៈទុបីវេចំពោះសង្ឃក៏ដោយសង្ឃមានសិទ្ធិចែកគ្នាបានយល់ទេជារបស់ខ្លួនបានតែរបស់មួយគឺសេនាសនៈតវេចំពោះសង្ឃជារបស់សង្ឃហើយ ហៅថារបស់ដែលចែកមិនបានសម័យសម្ដេចព្រះសង្ឃរាជទេដែលលោកអើឈ្មោះថាករុភ័ណ្ឌក្នុងវិន័យមិនបាននិយាយរឿងករុភ័ណ្ឌហ្នឹងទេតែក្នុងវិន័យនិយាយថារបស់ចែកបាននិងមិនបានណាសេនាសនៈជារបស់ដែលចែកមិនបានប៉ុន្តែសេនាសនៈណាដែលវេចំពោះសង្ឃតែបើសេនាសនៈណាដែលប្រកេនផ្ទាល់ខ្លួនអត់អីយល់ទេហ្នឹងហើយហោសិវរៈបណ្ឌបាតគិលានភេសជ្ជៈ3នេះវេខ្លួនក៏ដោយវេសង្ឃក៏ដោយលោកចែកគ្នាបាន នឹងចឹងយល់តែប៉ុណ្្នឹងទៅបានណាសម្រាប់មានសំណួរសម្រាប់អ្នកសិល8ញ៉ាំបាយលើសម៉ោងលើស5នាទីឬ10នាទីតើដាច់សិលអត់អឺជួនកាលវាមិនមែនមកពីម៉ោងឯងមើលថ្ងៃពួកពេលខ្លះម៉ោង12អត់តាន់ថ្ងៃត្រង់ហ្នឹងថ្ងៃនៅខាងកើតឡើយនឹងថ្ងៃវាអត់តាន់ត្រង់ផង សម័យព្រះគ្មាននាឡិកាមើលទេគេមើលតែថ្ងៃទៅជួនកាលថ្ងៃខែខ្លះដើរលឿនជាងម៉ោងម៉ោងទៅតែ11កន្លះថ្ងៃជ្រេបាត់អាហ្នឹងទោះបីមិនតាន់ដល់12ក៏ដាច់ដែរតាមពិតមិនមែនមើលម៉ោងទេមើលថ្ងៃយល់ទេហ្នឹងហើយហ្នឹងតែជ្រេទៅឯងម៉ោង11កន្លះក៏ដោយហ្នឹងហើយហ្នឹងហើយតាមពិតវិន័យមើលថ្ងៃតើ ជាណាំម៉ោងទុំកើតបាន100ឆ្នាំនេះហ្នឹងមែនទេហ្នឹងហើយអស់មានអីទៀតចាក់គុំចាក់គ្រូអឺខ្ញុំកណាសួរមួយទៀតថាសួរព្រះអង្គមួយទៀតថាដូចអ្នកអ្នកកាន់សិល8អាចារ្យ អាចារ្យអាចារ្យអ្នកកាន់សិល8ហើយដល់បាសកបាសិកាទៅអញ្ជើញគាត់ទៅដូចមានបុណ្យទានអីទៅអឺអ្នកទាំងអស់នោះគាត់អត់ចេះសមាទានសិល5ហើយអាចារ្យនឹងអាចនាំគេ សមាទានសិល5ហើយគាត់ទៅសូត្រតាម គេទាំងអស់ក្នុងអនិច្ចសិលនឹងតើមានទំនាស់ខុសអ្វីដែរឬក៏អត់មានបញ្ហាអី អឺសាធុអឺបានឬមិនបានញាតិញោមមើលទៅលោកទៅដឹងតាមពិតលោកមិនរសានិច្ចសិលឬអបោសុតទេប៉ុន្តែលោកអ្នកថាឲ្យញាតិញោមថាតាមប៉ុន្តែលោកមានតាំងចិត្តថាលោករសាបញ្ញសិលណាអត់ទេឃើញទេបើសិនជាកណ្ដថាងខូចខូចតាំងពីលោកម៉េះលោកអ្នកថាមុនមែនអត់ណា អញ្ចឹងបើលោកតាអាចារ្យគាត់គ្រាន់តែតាំងចិត្តថាគាត់គ្រាន់តែថាតាមសូម្បីញាតិញោមទូទៅដែលអបោសិតនឹងក៏ដោយយើងដោយឃើញ ថាអូគ្នារសានិច្ចសិលអត់សូវចេះសូត្រជួយសូត្រតាំងចិត្តតែជួយសូត្រអត់អីទេសិលនៅលើចេតនាអត់មានដាច់ដោយសារយើងសូត្រទេយល់ទេនៅលើចេតនាហ្នឹងហើយយើងជួយសូត្រណាគណៈជួយសូត្រតាដូចអាត្មាពួកអាត្មានេះមិនមែនដោយសារសិល5ហ្នឹងណា ប៉ុន្តែស្មាថាបាណាតិបាតាវេរមណីសិក្ខាបទាំងសមាធិយមិថាឲ្យញាតិញោមថាតាមតាហើយបើសិនតែគ្រាន់តែថាវាទៅនោះទៅតាំងពីអាត្មាមុនគេព្រោះថាថាមុននឹងចឹងព្រោះសិលនៅលើចេតនាអអ្នកសូត្រទៀតបើក្រំតែសូត្រមិនតាំងចិត្តរសាក៏មិនឈ្មោះថាជាការសមាធិដែរយល់ទេទៅតមាត់ទៅបាណាតិបាតា មុខមកឲ្យផាំងបាណាតបាតាវេរមណីផាំងអញ្ចឹងហ្នឹងមុសាវាទេវេរមណីអត់កុហកទេប៉ុន្តែខណៈចប់ពីហ្នឹងទៅមិនហូបបាយអត់ទេប៉ុន្តែទាញចានទៅកុហកឲ្យប្រប្លោយមានន័យថាមិនបានតាំងចិត្តរសាមិនទៅតាមមាត់ទេរហូតដល់ទៅបើមនុស្សគោក៏អាចរសាសិលបានដែរពីព្រោះសិលនៅចេតនាអត់បាច់ថាទៀត អត់បាច់ថាក៏រសាសិលបានឧទាហរណ៍ថាជាដូនម្នាក់ឬក៏ជាតាម្នាក់ពីមុនគាត់និយាយបានដល់គាត់ចាស់ទៅជំងឺលើសឈាមវាធ្វើឲ្យនិយាយអត់ចេញនិមន្តលោកទៅឲ្យសិលលោកក៏សូទាំងមកគាត់តាំងចិត្តទៅតាមអ្វីដែលលោកសូនឹងគាត់តាំងចិត្តថាតាមប៉ុន្តែថាអត់រួចទេនឹងក៏ឈ្មោះថារសាសិលដែរនឹងចុំកាលនាងកុកហ៎នាងកុកមានចេះនិយាយខ្មែរអីនឹង ប្រអិននិយាយប្រាប់ឲ្យរសាសិលខណៈតាំងចិត្តតាមានបានទសមាទានឯណាខណៈប្រាប់តែទី1កុំសម្លាប់សាទទី2កុំលួចទ្រព្យគេហើយកុកពិបាកតែមួយពិបាកទី1នឹងតែហ្មងហ្នឹងហើយប៉ុន្តែនាង មាន បានទៅបាណាទៅបាតាវេរមណីណាគឺតាំងចិត្តយល់ទេតាំងចិត្តព្រះអង្គសម្ដែងឲ្យថាចេតនាហੰភគវេសីលੰវទាមិមនាលភិក្ខុទាំងឡាយតថាគតហៅចេតនាជាទួសិលគេនេះគ្រប់សិក្ខាបទទាំងអស់ ខ្ញុំប្រកករណា សូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាណាឃើញទេចេតនានោះទេមិនមែនមាត់នេះទេណាគឺចេតនាប៉ុន្តែដើម្បីឲ្យវាងាយចាំមាត់នឹងថាទៅប៉ុន្តែសំខាន់គឺនៅខាងក្នុងណាយល់ទេហ្នឹងចឹងហ្នឹងសួរចាអត់ដាក់ដល់ពេលអាត្មាឆ្លើយទៅអ្នកស្ដាប់ ព្រោះអានេះទៅដាក់ទៅផ្សាយនៅវិទ្យុខ្ញុំកណាចង់សួរថាដូចជាកណាដូចទៅនៅតកាយដូចគេថាអីកណាអត់តបានថាខុសលើកណាកណាកណាជី កណាដីឲ្យថាឲ្យប៉ិនគេថាមកខុសលើកណាកុំឲ្យកណាឆោបបាត់ចាំតាមបានគេថាឲ្យបងអាយបានទៅលួចលួចតាមទៀតតាមបានកាន់តែគេញាប់វិញអឺបានន័យថាអឺគេនិយាយមកនោះអត់វាមិនបានអញ្ចឹងណា ហ្នឹងអត់វាមិនបានណាហឹមអត់វាមិនបានហ្នឹងមកពីមិនសូវរៀនអត់ណាបដិសគុណកណាពុតហ្នឹងតាំងពីអពតគុកណាតអត់ហ្នឹងកណាខាងណាអពតគុកណាតអត់អត់បានទេប្រុសតាមបកាត់បងម៉ៃអញមកដាច់ចាស់បងអញ្ចឹងស្អីដែរម៉ែកណា អានឹងវាអញ្ចឹងហើយណាមិនមិនជាថាអីទេ ពីព្រោះមនុស្សមានមានចរិតផ្សេងគ្នាហ្នឹងហើយមនុស្សមានចរិតផ្សេងគ្នា ធម្មជាតិមកហ្នឹងវាផ្សេងគ្នា តាមពិតការកែធម្មជាតិគឺជារឿងលំបាកណាមិនមិនស្រួលទេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងហើយថា តនាហិសតន្តេអ្នកនេថាំងលវតិទុលភាំងឬក៏ចិត្តនេះគឺជាធម្មជាតិដែលបុគ្គលឈ្នះបានដោយកម្រមិនមែនជារឿងងាយអញ្ចឹងបានជាអរិយបុគ្គលនៅពេលដែលលោកសម្រេចធัวកែប្រែទម្លាប់បាននឹងទៅទៅជាអរិយបុគ្គលឃើញទេបើសិនជាងាយស្រួលនោះពីណាក៏ធ្វើអរិយបុគ្គលកើតដែរមែនទេទម្លាប់របស់បុគ្គលនៅក្នុងកតិលោក លោកលើករឿងឧទាហរណ៍ចេះ ទាហរណ៍ថាបរោះម្នាក់ហ្នឹងមានមេឆ្មាមួយហើយស្រឡាញ់ណាស្រឡាញ់មេឆ្មាយុតនាយោតាមតនាយោតាមទៅជួបអេសីមួយហ្នឹងអេសីឃើញថាស្រឡាញ់គ្នាអញ្ចឹងក៏ជប់មេឆ្មាទៅជាមនុស្សស្រីឲ្យធ្វើប្រពន្ធហ្នឹងហើយដល់ទៅដេកជាមួយគ្នា បាន2 3ថ្ងៃនាំយកទៅជួបអេសីវិញអេសីសួរថាម៉េចទៅ បានសនុក សុខសប្បាយអីទេអូយមិនបានដេកទេ តាំងការឲ្យមកដេកបានអីរឿងដេកមិនបានដឹងរឿងអីទេការនៅជាឆ្មាណាឃើញកដោលុតលោតផ្លោតទៅវាស្រាលទេជើងអត់លឺទេអីដល់ទៅជាមនុស្សខ្លួនវាធំហ្មងដល់តែខ្លួនវាធំលោតផ្លោតទៅប្រាវភ្ញាក់ប្តីនឹងរហូតហើយប្តីប្រាប់ថាអូនឯងធ្វើអញ្ចឹងងាប់ហើយបងមិនបានដេកទេ ហើយតាំងចិត្តខ្ញុំសង្រួមខ្ញុំលែងធ្វើអញ្ចឹងទៀតហើយខ្មាស់ខ្មាស់ចង់ចង់ធ្វើឲ្យវាសភាពរៀបសារប៉ុន្តែភ្លេចភ្លេចខ្លួនភ្លេចភ្លេចខ្លួនប្រាវទៅទៀតអានេះគេហៅថាសន្តាននឹងដែលហៅថាអាទំលាប់ឧបនិស្ស័យដែលវាធ្លាប់មកនឹងអញ្ចឹងប៉ុន្តែមិនមែនបានន័យថាកែមិនបានទេគ្រាន់តែពាក្យថា គឺកែបានដោយលំបាកផ្ទាល់តែមានសេចក្តីព្យាយាមយល់ទេ ទល់តែមានសេចក្តីប្រឹងប្រែងហើយព្យាយាមនឹងទល់តែដឹងវិធីដែលត្រូវធ្វើទៀតណាទល់តែដឹងវិធីដែលត្រូវធ្វើទៀតដូចជាញោមអញ្ចឹងដែលសម្បូរអញ្ចឹងបើយើងកាត់ជាចរិតគេហៅថាទោសចរិតទោសចរិតហ្នឹងវាមានពីធម្មជាតិហ្នឹងឆាប់សើចឆាប់យំមែនទេនឹងឆាប់សបាយឆាប់កើតទុកឆាប់រំជួលចិត្ត ហ្នឹងហើយហ្នឹងហើយហើយបុគ្គលបែបហ្នឹងធัวតែគួរចម្រើន គឺមេត្តាភាវនាហ្នឹងគឺមេត្តាភាវនា ពីព្រោះនៅតាមចរិតហ្នឹងព្រះអង្គចែកបើបុគ្គលសិទ្ធិសទ្ធាចរិតព្រះអង្គសម្ដែងអំពីគុណបរតនត្រ័យអញ្ចឹងទៅណាគុណទានសិលអញ្ចឹងទៅបើអ្នកណា មានវិតកចរិតឲ្យចម្រើនអាណាបាណសតិអញ្ចឹងទៅ រវើរវាយច្រើន Thank you. ហើយបុគ្គលណា ជាញាណចរិតឬក៏ពុទ្ធិចរិតឬក៏បញ្ញាចរិតព្រះអង្គសម្ដែងពីសច្ចធម៌បុគ្គលណាជាមោហចរិតព្រះអង្គឲ្យ នៅជាមួយគ្រូអាចារ្យឲ្យរៀនឲ្យបានច្រើនហើយបើបុគ្គលណាជារាគៈចរិតព្រះអង្គឲ្យសម្ដែងអំពីអ្វីដែលដែលមិនជាទីពេញចិត្តរាងកាយអាក្រក់ឬក៏អសុបកម្មដ្ឋានហើយចំពោះទោសចរិតនេះកម្មដ្ឋានដែលសមគួរគឺមេត្តាភាវនារៀនអំពីមេត្តាឲ្យបានច្រើន។ ហ្នឹងពីមេត្តាដូចជាករណីយមេត្តសូតអីណាសំដែងពីមេត្តាហ្នឹងឲ្យបានច្រើននឹងសំគួរដល់ចរិតរបស់ញោមហ្នឹងឈឺបែបហ្នឹងឆ្នាំគឺមេត្តាយល់ទេណាឆ្នាំដែលសំគួរហ្នឹងគឺមេត្តាភាវនាហ្នឹងចឹងហ្នឹងហ្នឹងហ្នឹងហើយហែករោសេចក្តីល្អនៅ ក្នុងមនុស្សទាំងឡាយ របៀបចម្រើនមេត្តាភាវនាហ្នឹងមើលនៅក្នុងករណីយមេត្តសោតក៏បានណាមាននៅក្នុងភានវរៈក៏មានហើយវិធីដែលធ្វើឲ្យមានមេត្តាការរាប់អាននឹង មានការតាំងចិត្តច្រើនតទៅទៀតមានបដិសង្ខាពហុលីកតាភាពជាអ្នកពិចារណាច្រើន ពិចារណាសត្វទាំងឡាយដែលប្រព្រឹត្តទៅតាមកម្ម សត្វទាំងឡាយខុសគ្នាទៅតាមហេតុសព្បាយកថានិយាយអ្វីដែលនាំឲ្យចិត្តនឹងសប្បាយកុំសន្សំរឿងដែលមិនសប្បាយចិត្តធម្មតានឹងគួរនិយាយរឿងណាដែលនាំឲ្យសប្បាយសប្បាយសប្បាយចិត្តនឹងចឹងសំគួរដល់ចរិតនឹងណាហើយចំពោះបុគ្គលវិញ គឺឲ្យសម្លឹងមើលដូចជា4ទៅ5ទៅមើលថ្មរាប់នៅក្នុងអាគាតវិនិយសោតមានន័យថា ជាច្បាប់មួយដើម្បីកម្ចាត់បង់នៅភាពក្រើវក្រោធនៅ ក្នុងចិត្តការព្យាបាទនៅក្នុងចិត្តអឺចំពោះការសម្លឹងមើលបុគ្គលបុគ្គលនៅក្នុងโลกនេះ មានទាំងអាក្រក់ដាច់លេខមាន ទាំងល្អដាច់លេខមានទាំងអាក្រក់ល្អមធ្យមប៉ុន្តែបើបដិបត្តិនៅ ក្នុងប្រសូននេះគ្មាន បុគ្គលណា មួយមានសិទ្ធធ្វើឲ្យយើងខឹងទេនេះបើដល់កម្រិតណា រងឲ្យសម្លឹងចេះបុគ្គលម្នាក់និយាយពីនិយាយមិនល្អទល់តែសោះនិយាយពាក្យមកប៉ះពាល់យើងសពគ្រប់និយាយអហភាសប៉ុន្តែគាត់ធ្វើល្អធ្វើអីក៏បានដែរគាត់ចេះជួយអ្នកដតីគាត់ចេះជួយរឿងស្អីស្អីក្នុងការងាររួមឯងគាត់ចេះ ជួយប៉ិនមាត់គាត់យ៉ាប់មក មកដាច់ត្មងមានអញ្ចឹងទេមានមានណាមានហ្នឹងហើយតើយើងក៏បីធ្វើចិត្តយ៉ាងណាចំពោះបុគ្គលនោះព្រះអង្គឲ្យយើងប្រៀបជាមួយនឹងស្រះទឹកស្រះទឹកនឹងមានចកអណ្ដែតពីលើណាយើងជាអ្នកស្រេកទឹកនេះយើងទៅឃើញស្រះទឹកដែលពេញដោយចកតើយើងត្រូវធ្វើម៉េច វែកវាចេញវែកចកចេញទៅផឹកទឹកទៅ មានន័យថាបើមាត់គាត់អាក្រក់គាត់ធ្វើល្អយកអាកន្លែងល្អហ្នឹងទៅណាមនុស្សយើងឲ្យវាល្អគ្រប់10វាគ្មានទេដោយពាក្យមួយអាត្មាធ្លាប់លើគេនិយាយនិយាយតមកដោយរកប្រពន្ធអញ្ចឹងណាបើរកប្រពន្ធដែលល្អឥតខ្ចោះពិតជាកន្លោះមកយោវាគ្មានឥតខ្ចោះទេមែនទេមែនហ្នឹងហើយ អបកុលខ្លះទៀតនិយាយពីនិយាយល្អនោះប៉ិនគ្មានបានប្រយោជន៍ស្អីមិនដែរធ្វើអីទេប៉ិនគាត់និយាយត្រូវអ្នកណាធ្វើ តាមគាត់បានប្រយោជន៍ដូចពូមួយនោះគាត់និយាយវាធ្វើខ្ជិលធ្វើអីមិនកើតប៉ិនបើឲ្យគាត់និយាយណែស្រែត្រូវធ្វើអញ្ចេះត្រូវឈូតភ្លឺអញ្ចេះអញ្ចេះអញ្ចេះប៉ិនឲ្យគាត់ធ្វើគាត់ធ្វើទេខ្ជិលនោះប៉ិនបើអ្នកណាធ្វើតាមគាត់ត្រូវឃើញទេ មានន័យថានិយាយបានល្អនិយាយល្អប៉ុន្តែបដិបត្តិអត់បានទេហ្នឹងហើយអញ្ចឹងការធ្វើរបស់គាត់អត់ល្អប៉ុន្តែគាត់និយាយល្អអាចឲ្យអ្នកដតីបានប្រយោជន៍នឹងព្រះអង្គឲ្យយើងឧបមាដូចជាភិក្ខុសង្ឃដែលរកបាននៅសម្ពុតបាំងសកលដោយថាលោកមានជីវរដាច់ដាចឹងទៅហើយត្រូវយកកណាមអប៉ះទៅទៅបាំងសកលយកកន្ទោបដែលគេបោះចោលហ្នឹង មកហែកមើលកណិតណានៅល្អកាត់យកចំល្អហ្នឹងទៅអាណិតភ័យភ័យបោះចោលទៅអញ្ចឹងអាកន្លែងណាដែលជាអំពើមិនល្អរបស់គាត់បោះចោលទៅយកអាកន្លែងណាគាត់និយាយល្អមកដូចមីអញ្ចឹងមីមិនមែនល្អទេប៉ុន្តែមីនិយាយត្រូវនៅតយោអញ្ចឹងយល់ទេចោលខ្លះមិនមែនល្អទេប៉ុន្តែគាត់និយាយល្អហ្នឹងដូចគេហៅកុំធ្វើចោលដូចខ្ញុំប្រយ័ត្នចូលគុកដូចខ្ញុំមិនគាត់លួចហើយ ហ្នឹងហើយបុគ្គលខ្លះទៀតទាំងសម្ដីក៏មិនសូវល្អកាយវិការធ្វើក៏មិនល្អប៉ុន្តែគាត់គង់មានសេចក្តីល្អខ្លះខ្លះសម្រាប់គ្រួសារគាត់ចេះគោរពស្រឡាញ់ម៉ែឪគាត់ខ្លះខ្លះគាត់ធ្វើបាបគេប៉ុន្តែគាត់នៅ មានសេចក្តីល្អខ្លះចេះស្រឡាញ់កូនស្រឡាញ់អីដែរណាបុគ្គលបែបហ្នឹងបើយើងរៀបទៅវាមិនងាយឃើញប៉ុន្តែព្រះអង្គឲ្យប្រៀបធៀបជាមួយនឹងទឹកក្នុងថ្លុកជើងគោយើងដើរញាតិញោមធ្លាប់ នៅស្រុកខ្មែរនៅជនបទអីដឹង នៅខែវសាកបីឬក៏កោជន់កន្លែងដីដែលវាភក់ផងហ្នឹងដកមកវិញវានៅស្នាមភ្លៀងធ្លាក់ទៅដកទឹកខែប្រាំងទៅ ទឹកនឹងឡើងថ្លា ប្រសិនបើយើង ទៅដល់ស្រេកទឹកឲ្យក្បងយកមកផឹកល្អអស់តែបើយើងយកទៅយោយកទៅបឺតបន្តិចបន្តិចឬក៏អោនយកមាត់ទៅក្រេផឹកប្រកាសជាបាន2 3ក្អឹកដែរយ៉ាងណាមិញនៅក្នុងមនុស្សម្នាក់ដែលយើងគិតថានិយាយក៏អាក្រក់ធ្វើក៏អាក្រក់គង់មានពេលខ្លះគាត់ធ្វើល្អ ព្រះសិរីបុត្រលោកថាម៉េចកុំទៅខ្វល់ជាមួយនឹងអាក្រក់ផាត់វាចេញទៅយកអាកន្លែងល្អហ្នឹងមកយល់ទេយល់ទេនឹងហើយអមួយទៀតឆែកតាំងពីពាក្យសម្ដី តាំងពីកាយវិការរហូតដល់ទៅក្រុមគ្រួសារគាត់គាត់មិនដែលល្អសោះឲ្យអាក្រក់រហូតតែមកណាតើបុគ្គលនឹងក៏បីតាំងចិត្តថាម៉េច ព្រះអង្គឲ្យប្រៀបធៀបដូចជាអ្នកដំណើរផ្លូវឆ្ងាយឈឺផងអត់បាយអត់ទឹកឃើញថាបុគ្គលនេះគឺជាបុគ្គលដែលអត់មានទីពឹងអ្វីទាំងអស់តែក៏បីធ្វើយ៉ាងណាចំពោះយើងអ្នកមានស្បៀងអ្នកមានអីគួរតែអាណិតទៅវិញមនុស្សដែលកាន់តែអាក្រក់ទៅជាមនុស្សគួរអាណិតប៉ុន្តែសន្តានយើងរាល់ថ្ងៃបើនរណាធ្វើល្អបានយើងអាណិតអ្នកអាក្រក់យើងអត់អាណិតទេតាមពិតមានអីត្រូវ ស្អប់ខឹងមនុស្សអាក្រក់គួរអាណិតពីព្រោះអស់ពីនឹងទៅទៅនរកទៅប្រែតគាត់កំសត់សឹងអីនោះមែនទេមែនទេដោយប្រពុតមានអីគួរអាណិតព្រះអនន្តនេះទៅអាណិតទៅស្អីពលលោករួចផុតទុកអស់ហើយអញ្ចឹងអ្នកដែលគួរឲ្យអាណិតកាន់តែអាណិតគឺមនុស្សអាក្រក់ពីព្រោះគាត់កំពុងតែប្រព្រឹត្តនៅអំពើដុតកម្ដៅខ្លួនឯងមែនទេ អ្នករៀនអញ្ចឹងការចម្រើនមេត្តារៀនអញ្ចឹងរៀនដល់តែចេះអាណិត អ្នកធ្វើអាក្រក់ណានឹងបានថាធ្វើមេត្តាចម្រើន បើធ្វើអាក្រក់អញខឹងធ្វើល្អបានអញស្រឡាញ់នឹងដដែលហ្នឹងហើយអានេះកំពុងឲ្យរៀនណាអញ្ចឹងមិនថាកំពុងឲ្យរៀននោះណាអញ្ចឹងមិនថាកំពុងឲ្យរៀនរៀនរហូតដល់ចេះអាណិតស្រឡាញ់មនុស្សអាក្រក់ទៅទៀតទៅមេត្តារបស់យើងនឹងទូលំទូលាយ ចឹងបានព្រះសម្មាសម្ពុទ្ធសម្ដែងពីមេត្តាហ្នឹងអបមញ្ញា4ហៅថាអបមញ្ញាមេត្តាករណាមុទិតាបេខាហ្នឹងទៅជាអបមញ្ញាឈប់រើសថាបុគ្គលនេះជាសត្រូវឬមិត្តដោយបតីរបស់ព្រះសម្មាសម្ពុទ្ធចុងក្រោយទេវតតជាមួយនឹងព្រះអង្គរាហុលជាមួយព្រះអង្គបតីស្មើអត់មានស្រឡាញ់រាហុលជាងស្រឡាញ់ទេវតតជាងអត់ទេគឺស្មើគ្នាទាំងអស់នឹងឈ្មោះថាមេត្តាទៅជាអបមញ្ញអបមញ្ញារៀនអានឹងមកពីការរៀនបង រៀនរហូតដល់តែចេះអាណិតមនុស្សធ្វើអាក្រក់ទៀតអានឹងអូញាតិញោមល្អមែនតើញាតិញោមនឹងអើកំប៉ុនតែពេកតែខំរៀនហ្នឹងអាអមួយទៀតបុគ្គលម្នាក់ល្អទាំងកាយល្អទាំងវាចាល្អទាំងចិត្តអត់បាច់ត្រូវធ្វើអីទាំងអស់គឺគ្រាន់តែអនុមោទ ទនាឃើញទេដូចជាព្រះសម្មាសម្ពុទ្ធចឹងអត់បាច់ទៅអាណិតព្រះអង្គទេនេះគឺមិនបាច់ទៅចម្រើនមេត្តាមួយព្រះអង្គទេគ្រាន់តែជ្រះថ្លាជាមួយអំពើព្រះអង្គទៅបានហើយប៉ុន្តែការវឹកហាត់មេត្តា គឺ4ចម្ពោះខាងដើមចម្ពោះមួយ ខាងចុងនេះវាអត់ពិបាកទេសម្រាប់មនុស្សល្អហ្នឹងកុំឲ្យតែយើងចំណែននោះបានណាគឺយើងប្រើនៅមុតិតាការត្រេកអរជ្រះថ្លាបង នេះមានសំណួរព្រះសង្ឃឲ្យខោអាវប្រដាប់ក្រដាស់សម្រាប់ប្រើប្រាស់ខ្លួនមនុស្សស្រីយ៉ាស្រីនោះក៏ដឹងខ្លួនដែរថាលោកអង្គនោះ មានចិត្តលើនាងអីយ៉ានាងមិនទទួលទេ ហើយក៏មានចិត្តស្អប់សងនោះ ថែមទាំងមិនចង់ទៅវត្តនោះទៀតផងតើនាងនោះមានបាបដែរឬទេ អឺកន្លែងលោកនាងមិនទទួលនោះល្អហើយ តែកន្លែងខឹងហ្នឹងមិនបាបឲ្យតែពាក្យថាខឹងខឹងស្អីក៏ដោយមិនបាច់តែខឹងមនុស្សឯងខឹងវិទ្យុបើកម្លឺនោះក៏បាបដែរយល់អត់ហ្នឹងពួកខឹងគឺជាអកុសលហ្នឹងហើយកន្លែងដែលនាងយល់ថារឿងហ្នឹងវាមិនល្អទេមិនទទួល គឺជារឿងល្អប៉ុន្តែកន្លែងខឹងហ្នឹងណាតោសៈមូលចិត្ត មែនទេហ្នឹងហើយចប់អើហ្នឹងអើណាជាង1ម៉ោងហើយបានហើយណាបាទហើយអឺអីគេអឺមានសំណួរមួយទៀត ខ្ញុំកណាបាសិកាហុកម៉ាលីសូមសួរពីដែលខ្ញុំប្រកាសណាអង្គុយបត់ជើងមិនបាន ហើយក៏អង្គុយលើកៅអី ដូចជាចង់ធ្វើសមាធិក៏មិនអាចអង្គុយបត់ជើងបានដូច្នេះខ្ញុំអង្គុយលើកៅអីរហូតតើមានទោសប៉ុន្មាន តើគ្មាន ទោសនោះព្រោះអ្វី អឺសម្រាប់ អ្នកមានអាពាតកុំថាអង្គុយមកដេកស្ដាប់ខាងមុខអាត្មានេះក៏មិនដែរមែនណាសម្រាប់អ្នកមានអាពាតហើយញាតិញោមអង្គុយដែលចាំបាច់បត់ជើងនេះប្រពៃណីខ្មែរទេហ្នឹងហើយដែលយើងអង្គុយបត់ជើងទាំងអស់គ្នាមិនមែនប្រពៃណីព្រះទេប្រពៃណីខ្មែរហ្នឹងអង្គុយបត់ជើងនេះ ហ្នឹងហើយសម័យព្រះអង្គគេទៅដល់គេពេញភ្នែនស្ដាប់ធម៌ធ្វើម៉េចឲ្យស្រួលអង្គុយសដុកជើងក៏បានអង្គុយពេញភ្នែនក៏បាននេះតាមទម្លាប់ស្រុកគេឯយើងអង្គុយបាត់ជើងនេះប្រពៃណីខ្មែរមិនមែនប្រពៃណីព្រះទេយល់ទេហ្នឹងហើយប៉ុន្តែយើងអង្គុយបាត់ជើងគឺសំដែងនៅការគោគោរពនឹងជាប្រពៃណីខ្មែរបានជាថាអ្នកឈឺអង្គុយយ៉ាងម៉េចក៏បានដេកក៏បានដូចជារឿងពោតៈកតៈទេសធិរៈនោះ និងព្រះសម្មាសម្ពុទ្ធទៅសម្ដែងធัวផ្ទាល់ផងលោកអាពាតសឹងលើក្រេអញ្ចឹងទៅព្រះអង្គទៅឈរនៅក្បាលតំណែកសម្ដែងធัวប្រោះលោកងើបអរួចមានទោសអីលោកបានសម្រេចព្រះរហន្តទៀតផងចឹងមញាតញោមខ្លះក៏ថាអង្គុយមិនបានអត់ហ៊ានមកស្ដាប់ធัวខាតតែហ្មងដោយសារអត់ដឹងអញ្ចឹងអត់ហ៊ានមកស្ដាប់អត់អីទេມັນជាបញ្ហាអីទេបាទសិក្ខាបទហ្នឹងព្រះអង្គហាមអញ្ចេះ ភិក្ខុមិនក៏បីសម្ដែងធម៌ដល់មនុស្សគ្មានជំងឺអង្គុយខ្ពស់ជាងណាអញ្ចឹងបើគ្មានជំងឺទេអង្គុយខ្ពស់ជាងមិនឲ្យសម្ដែងទេតែបើមានជំងឺអូខេអត់អីទេយល់យល់ដែលប្រចាំបត្តិបញ្ញត្តិសិក្ខាបទនេះ គឺមួយមុខគត់ត្រង់ថាកុំឲ្យអ្នកស្ដាប់នឹងមើងងាយធัวតែប៉ុណ្្នឹងណាឲ្យគោរពក្នុងការសម្ដែង ធัวតែប៉ុណ្្នឹងឯងប៉ុណ្្នឹងចាស់ណាហើយទឹមសួរខ្ញុំកណាសូមថ្វាយបង្គំព្រះអង្គជាទីគោរពខ្ញុំកណាមានចម្ងល់ថាពេលដែលព្រះអង្គទ្រង់នៅមានបជនព្រះអង្គមានបាតបិណ្ឌបាតតែដល់ព្រះអង្គលោកព្រះនិព្វានទៅ តើបើព្រះអង្គហ្នឹងសពថ្ងៃនៅក្នុងជពូទ្វីបណាព្រះអង្គបាទបងប្អូនទេដូចមិនដឹងរឿងហ្នឹងភ្លេចគិតទៅហ្នឹងអាដូចយើងមិនដែលគិតឆ្លើយថាមិនដឹងចឹងតែផងទៅហ្នឹងអាអេចាំមើលបើដឹងចាំស្មាប្រាប់វិញណាអត់ដឹងមែនដូចទៅឈឹងហ្មងទៅ មិនភ្លេចទេគឺអត់ដឹងទេហ្មងបើធ្លាប់ដឹងគង់តែនឹកឃើញអត់មានក្នុងកាពីណាចាទេតំណងជាមានអាត្មាវាមើលមិនឃើញហ្នឹងហ្នឹងហើយចាំមើលសិនចាំអាត្មាមើលសិនហ្នឹងហើយ ណាសូមថ្វាយបង្គំព្រះអង្គជាទីគោរពអឺពេលដែលព្រះអង្គលោកគង់និព្វានទៅព្រះចង្កូមកែវរបស់ព្រះអង្គថាចែកបាន4អឺប្រទេសតែដល់សពថ្ងៃនេះនៅឋានប្រជុំនេះបានទៅនៅដល់ឋានប្រជុំនេះតើអ្នកហ្នឹងបានមកពីជំនាន់ណាឬកូនបានទៅប្រជុំនេះហ្នឹងតាំងពីសម័យនោះឯងតាំងពីសម័យចែកហ្នឹង ទៅតែនិព្វាននឹងឯងនឹងមាននៅពិភពនេះនៅនឹងតាវតឹងមាននៅកន្ធរៈអ្នកស្អីគឺចែកតាំងពីសម័យនឹងឯងបងដែលដែលផ្លាស់ប្ដូរទីកន្លែងហ្នឹងតែឋានមនុស្សយើងនៅកន្លែងអឺ ចិត្តដីនៅឋានមនុស្សនឹងតែមានផ្លាស់ប្ដូរប៉ុន្តែនៅពិភពនេះហើយនឹងតាបតឹងនឹងអត់ផ្លាស់ទេយល់ទេហ្នឹងហើយអញ្ចឹងផ្លាស់ទៅនៅក្នុងពិភពមនុស្សនឹងផ្លាស់ទៅលង្កាផ្លាស់ទៅចិនមួយនឹងអញ្ចឹងប៉ុណ្្នឹងឯងចិននៅនគរប៉ាគីងហ្នឹងមានចង្គមកៅមួយហើយនៅទីក្រុងខេនឌីប្រទេសស្រីលង្កាហ្នឹងមានចង្គមកៅមួយពីរទៀតនៅពិភពនេះហើយនឹង តាបតឹងប៉ុណ្្នឹងឯងបាទយើងកម្មវិធីមិនទេស្អែកអត់មានអីស្អែកមុនទៅខាងក្រៅ3កន្លែងទៅក្រៅហ៎បាទស្អែកព្រឹកទៅណាស្អែកតែខ្ញុំពេញចិត្តអូអញ្ចឹងអឺម៉ោង5ល្ងាចសំកសលអឺអញ្ចឹងប៉ុណ្្នឹងចុះញាតិញោម ការសម្ដែងធននិងបកស្រាយបញ្ហាប៉ុណ្ណឹងសិនលើលោះខ្វះខាតយ៉ាងណាសូមអធិស្ឋានហើយសូមអនុមោទនាតែចំណុចល្អប៉ុណ្ណោះចាស់សូមអនុមោទនា នទៀតនៅវត្តនេះវត្តនេះហ្នឹងហើយអញ្ចឹងប្រាក់បូជាបធនសំទុកសិនណាចាំថ្ងៃចុងក្រោយចាំមកចាត់ចែងហ្នឹង